ចឹងយើងមានណា market prime យើងមានទាំងអស់គ្នាហើយអូខេអញ្ចឹងអូខេអញ្ចឹងយើងបើក market prime មក prime 7របស់យើងនេះ prime 7ចឹងបើកមកវាចឹងវាអត់មានអីទេវាដូចជាផ្ទៃចុះថាដូចជា word យើងចឹង អា grid line នេះគឺយើងបិទបើកបានដែរយើងចូល document មកយើងសូល grid បិទ grid មកបានដូចគ្នានេះហើយយើងកំណត់ format កំណត់អីមកអូខេឥឡូវយើងថាយើងកំណត់กระดาษដើម្បីកំណត់กระดาษនេះយើងចូល letter យើងយក A4 ណាហើយ margin របស់វានេះយើងយកវាមកនៅ left left ខាងនេះអញ្ចឹង right right នៅខាងនេះខាងស្ដាំដៃយើងអង្គុយមកកុំព្យូទ័រអញ្ចឹងយើងគិតស្ដាំដៃឆ្វេងដៃយើងអញ្ចឹងមកណាហើយ right យើងយកតែ20មកបានហើយ ហើយ top ក៏20ដែរ bottom 20ដូចគ្នាហើយ OK មកនេះប៉ុណ្ណេះអូខេអញ្ចឹងយើងចង់គូសមកកាត់ធ្នឹមយើងគូសមកកាត់ធ្នឹមឲ្យវារត់នៅក្នុង market ហ្នឹងដើម្បីគូសវាយើងដឹងហើយ market យើងត្រូវតាំងអាញាត់ឲ្យវាណាតាំងអាញាត់ឲ្យវាបានវាកែនេះឲ្យយើងយើង ចង់យកបោកដកគុណចែកអីចឹងទៅឥឡូវយើងថាធ្នឹមខ្ញុំតាំងតែអក្សរ BW ដើម្បីបាន W ហ្នឹងយ៉ាងម៉េច B វាយអក្សរ B ចុច control ឲ្យជាប់សញ្ញាដកយើងក្បាលលេខ0អញ្ចឹងវាយ W មកហើយ smart ខ្ញុំថាតតឹងខ្ញុំខ្ញុំយក30មីលីម៉ែត្រចុះតែមកយើងត្រូវធ្វើ format ទៀតឥឡូវយើងធ្វើ format ឲ្យហើយមកខ្ញុំចូលកន្លែង mat ខ្ញុំចុចកន្លែងនេះខ្ញុំដាក់ live phone ខ្ញុំយកពាក្យថា time euro man អញ្ចឹង color អសខ្ញុំយកពណ៌បៃតងពណ៌ពណ៌ខៀវពណ៌ខៀវកន្លែងនេះគឺកំណត់ប៉ុណ្ណឹងអូខេកន្លែង result របស់វានេះខ្ញុំយកវាជា decimal ហើយចំនួនក្រោយខ្ទង់គឺខ្ញុំយកតែ2ខ្ទង់បានទេកំណត់តែប៉ុណ្្នឹងទេហើយកន្លែង text យើងនេះខ្ញុំយកជា font បើសិនជាយើងសរសេរជាភាសាខ្មែរកំណត់ជាភាសាខ្មែរមកអាចខ្មែរ OS សៀមរាបអីចឹងទៅណាឥឡូវខ្ញុំថាខ្ញុំយកជាភាសាខ្មែរចុះខ្ញុំយកថាខ្មែរ OS សៀមរាបអូខេអញ្ចឹង color អសវាក៏ខ្ញុំយកជាពណ៌ខៀវដែរនៅក្នុង text គឺកំណត់តែប៉ុណ្្នឹងឯងរើសតែ font ហើយនឹង color អសដែរដែលយើងស្រឡាញ់អញ្ចឹងកន្លែងនេះខ្ញុំ control អស T ទៅដើម្បីជាសរសេរជា text អញ្ចឹង program វារត់ពីឆ្វេងមកស្ដាំណាពីឆ្វេងមកស្ដាំអញ្ចឹងខ្ញុំ control T ទៅខ្ញុំដាក់ថារបៀបនេះ font ខ្មែរ OS សៀមរាបយើងណារបៀបគប់មកកាត់ ដាក់ប៉ុណ្ណេះទៅចង់មកកាត់អីក៏បានដែរណា core wall ក៏យើងគូសចេញដែរគាត់ core wall យើងសរសេរជា matrix វារៀងតឹងបន្តិចរៀងតឹងបើខ្ញុំចង់គៀងអញ្ចឹងកន្លែងខ្ញុំដូរដាក់ថាខ្មែរ OS មូលនេះអញ្ចឹងវាទៅបែបនេះចូលបើចង់បានឡាញមួយ នៅក្នុងហ្នឹងក៏មាន save សម្រាប់គ្រូឡាញណាអញ្ចឹង control T មក underscore យើងហ្នឹង យើងចុច shift បញ្ចុះសញ្ញាដកយើងនេះឲ្យវារត់ទៅចឹងមកហើយ control A មកយក bowl អស្រឡាញ់ color អីគេដាក់ពណ៌នេះមកបន្តទៀតវាស្មើមកជ្រុងនេះមកប៉ុណ្ណេះបានតើតើមួយ header footer យើងដាក់ទៀតមកអូខេកន្លែងនេះយក space ប៉ុណ្ណឹងទៅអញ្ចឹងខ្ញុំត្រូវតាំងអាញាតឲ្យវាខ្ញុំតាំងថា BW ដើម្បីបាន W ហ្នឹង ខ្ញុំ control សញ្ញាដក W ស្មើ30មីលីម៉ែត្រចង់ដាក់ຂະຫນາດមីម៉ែត្រក៏បានដែរវាយ0.3ម៉ែត្រវិញមកអញ្ចឹងយើងមើលទៅយើងឃើញថា នៅຂະຫນາດវានេះវាវាបូលវាដិតធំអញ្ចឹងចូលកន្លែងម៉ាត់មកយើងដោះនេះ italic ចេញហើយនឹងបូលចេញមកវាធម្មតាវិញហើយអញ្ចឹងកន្លែង BW នេះវាយើងចង់ឲ្យវាពណ៌ខៀវដែរយើងដោះអានេះចេញមកនេះដោះ italic នេះចេញមកយើងរើស color អសទៀត យកពណ៌ខៀវមកអញ្ចឹងកន្លែងនេះពណ៌ខៀវហើយចង់យកកន្លែងនេះពណ៌ក្រហមក៏បានដែរដាក់ពណ៌ក្រហមវាដើរពណ៌ក្រហមអញ្ចឹងនៅពេលដែលយើងសរសេរអាញ៉ាត់ផ្សេងទៀតតើយើងទៅដូរវាដែរណាទៅដូរវាយើងដូរ variable នេះមកយើងយកពណ៌ក្រហមអញ្ចឹងយើងសរសេរមកចេញនេះអត់ចេញលេខសៀកចឹងកន្លែងនេះយកពណ៌ខៀវទៅនេះយកទៅមក color ទៅបានហើយអញ្ចឹងកំពស់ធ្នឹមកំពស់ធ្នឹមស្មើគេគឺតាំងតែអក្សរហាស់ទៅថា 50មីលីម៉ែត្រអញ្ចឹងមកកាត់ដែកខ្ញុំដាក់ថា DB ស្មើប្រហែល20មីលីម៉ែត្រយើងអាចចងជា combo box ក៏បានដែរ combo box ក៏បានដែរអញ្ចឹងឥឡូវខ្ញុំបង្ហាញថា combo box មួយទៀតចុះយើងចូល input output នេះមកចូលកន្លែង combo box នេះឥឡូវខ្ញុំថាមកកាត់ដែកយើងមាន20លីនិង25លីចុះពីរហ្នឹងអញ្ចឹងនៅពេលដែលយើង insert វាមកមានតែមួយមួយកលំអញ្ចឹងទេអញ្ចឹងយើងចុច save មកជាប់មក enter តម្លាក់ ចាក់មកក្រោមនេះអញ្ចឹងមកអញ្ចឹងកន្លែងនេះខ្ញុំដាក់ថា20លី នៅកន្លែងនេះក៏20លីដែរដាក់ដូចគ្នានេះកន្លែងនេះ25ខាងនេះក៏25បាទនេះ32ខាងនេះក៏32ដែរនៅខាងលើវាសួរយើងຂະຫນາດជាអីគេមីលីម៉ែត្រចុចមកវាមាននៅចឹងចុចដាច់កងដាច់កងយើងក៏នៅ copy អាហ្នឹងមក control pass លើពីក្រោមមកយើងដាក់អក្សរគេតាំងដល់អក្សរ S ចឹងមក DS ចឹងមកនេះ ដើម្បី edit វាយើងចុចលើនឹងមកហើយ right click យកពាក្យថា edit មកដៃកោយើងមានបាន6លី8លី10លីថាយើងប្រើប៉ុណ្ណឹងសិនណាខាងនេះដូចគ្នាអញ្ចឹង8លី10លីຂະຫນາດមីលីម៉ែត្រឥឡូវយើងប្រើប្រើដៃកោនឹង10 10លី cover តាមដោយ CC 50មីលីម៉ែត្រយកនឹងធំតិចចុះទាំងអស់នេះគឺសិតជាអញ្ញត្តិរបស់យើង ជាអញ្ញត្តិរបស់យើង ចំនួនដែកយើងតាំងដល់អក្សរ n ថាវា3ដើមចុះ3ដើមអញ្ចឹងយើងនេះទៅចូល document យើងយកពាក្យថា area មួយទៅយើងបើក area មួយណាយើងអាចបិទបើកបានអូខេអញ្ចឹងយើងយក space វាធំបន្តិចអញ្ចឹងយើងដឹងហើយអូខេអានេះខ្ញុំមួយទៅ ឡើយនេះខ្ញុំ control n មួយទៅញញូយើងដឹងថាមុខកាត់របស់យើងអញ្ចឹងរៀងអញ្ចឹងយើងចង់គូមុខកាត់ហ្នឹងគឺរេចតង់អញ្ចឹងយើងចង់គូមុខកាត់អសទេក៏បានដែរសំខាន់គឺកអរណេរបស់យើងអញ្ចឹងយើងចង់មុខកាត់អសទេហ្នឹងយើងចង់វាគូចេញពីណាយើងចង់ឲ្យវាចំកដាលអញ្ចឹងឲ្យមុខកាត់ហ្នឹងចំកដាលអញ្ចឹងឬក៏យ៉ាងម៉េចឬក៏យើងចង់ឲ្យអាប់ស៊ីហ្នឹងនេះ មកកាត់ហ្នឹងវានៅស្របនៅលើអអផ្សេងយើងចឹងអានេះយើងដឹងហើយអផ្សេងគេ y អានេះគេ x អញ្ចឹងដើម្បីបានវាមកកាត់បិទចិត្តអញ្ចឹងបើយើងគិតពី point វិញវានៅកន្លែងណាខ្លះឥឡូវគឺថាខ្ញុំឲ្យវា start ពីចំណុច x0 នេះ y ស្មើ0អញ្ចឹងកន្លែងនេះវាបានចំណុចចាប់ទី1មកដល់កន្លែងនេះចំណុចចាប់ទី2មកដល់ខាងនេះ គឺចំណុចចាប់ទី3 មកដល់កន្លែងនេះវិញគឺចំណុចចាប់ទី4កុំច្រឡំណាមកដល់ចំណុចចាប់ទី4ហ្នឹងគឺរូបរាងរបស់យើងហ្នឹងគឺអត់ទាន់បិទចិត្តទេរូបរាងវាគឺយ៉ាងម៉េចមកដល់កន្លែងចំណុចចាប់ទី4យើងចេញពីចំណុចចាប់ទី1ទៅដល់ចំណុចចាប់ទី2គឺបានបែបនេះពីទី2ដល់ទី3គឺបែបនេះពីទី3ដល់ទី4ហ្នឹងគឺបានតែបែបនេះទេអញ្ចឹងដើម្បីឲ្យវាបិទចិត្តវិញយើងរត់មកដល់ចំណុចចាប់ទី1គេហៅថាបានយើងបាន5ចំណុចអញ្ចឹងដើម្បីបិទចិត្តគឺរត់មកចេះវិញមកក៏អននៃ0វិញ អានេះយើងមកមកខាងក្រៅអូខេអញ្ចឹងនៅក្នុង market ដូចគ្នាយើងតាមមកយើង ជា matrix គឺវាងាយជាងណាយើងងាយធ្វើជាងយើងបញ្ចូលអាញាត់តែមកបន្តិចមកឲ្យចូលតែយើងធ្វើ matrix វាខ្លីណាវាខ្លីនិយាយទៅ market គឺយើងប្រើជា matrix ណា matrix អញ្ចឹង x មកស្មើ control m ជា matrix អញ្ចឹងស៊ីបបញ្ចប់ enter ជាងមាន5ចំណុចអញ្ចឹង matrix យើងក៏មាន5ដែរ យើងគឺយើង control m ចេញមកបាន1ឯង2 3 4 5កុំឲ្យ u control c copy ដាក់ដូរអញ្ញត្តិដាក់ថាទិស y អញ្ចឹងចំណុចចាប់ទី1របស់យើងគឺយើង ចង់ឲ្យវា ចេញពីចំណុច coordinate x0 y ស្មើ0អញ្ចឹង y មក x0 y ស្មើ0អញ្ចឹងវាបានហើយណាឥឡូវយើងចង់មើលរូបរាងវាយើងចូលកន្លែង plot យើងចូលកន្លែង xy plot នេះមក អូវាដាក់មើលហើយកន្លែងនេះវាដាក់នៅអក្សរកន្លែងនេះតូចនេះកន្លែង x axis អញ្ចឹង y អក្សរ x ហ្នឹងឲ្យដូចនៅអាញាដែលយើងតាំងនេះ x ធំកន្លែងនេះ y ធំអញ្ចឹងវានៅកន្លែងនេះវាមានចំណុចមួយនេះក៏អននៅកន្លែងនេះអូខេអូខេអូខេវាអត់តស្គាល់ទេណាអញ្ចឹងកន្លែងនេះមិនបាច់បញ្ជាក់ axis ទេខ្ញុំដក axis expression មកវានៅប៉ុណ្ណេះអយើងទៅមើលរបស់យើងវិញទៀតយើងចង់វាមករត់មកចំណុចចាប់ទី2 អញ្ចឹងចំណុចចាប់ទី2 x ស្មើប្រមាណ y ស្មើប្រមាណអញ្ចឹងនៅចំណុចចាប់ទី1វា x ស្មើប្រមាណ x យើងយើងទៅដើរ vector របស់យើងយើងស្រីគេ x 0ណា y ស្មើ0ដែរជា 2D easy ការណា vector easy ការដល់ចំណុចចាប់ទី2ស្មើអីគេ x ស្មើប្រមាណនៅចំណុចចាប់នឹងដដែល x ស្មើ0ដើម្បីរត់ឲ្យដល់កម្ពស់នេះស្មើប្រមាណវាខុសវាអត់ដូចពីយើងវាអត់ខុសពីយើងឡើងដើមឈើឯង ដើម្បីដល់ចំណុចយើងត្រូវមាន coordinate មួយអញ្ចឹងកន្លែងនេះ coordinate វាស្មើឲ្យគេគឺស្មើនឹងកម្ពស់ហាតែហានឹងតាំងឲ្យគេគឺកម្ពស់ធ្នឹមកម្ពស់ធ្នឹមអញ្ចឹងនៅកន្លែងហ្នឹងគឺ x វានៅស្មើ0ដដែលដោយឡែកនៅកម្ពស់តាមទិស y គឺស្មើអក្សរហាហាហ្នឹងគឺអញ្ញាតដែលយើង តាំងកម្ពស់ធ្នឹមអញ្ចឹងវាយអក្សរ h មកវាចេញចេះឥឡូវបើសិនជាចង់អត់ចង់ឲ្យថាអានេះវាចេញពណ៌ក្រហមទេ backspace លើនេះមួយមកលើ keyboard យើងមក យើងនឹងឃើញបន្ទាត់ហ្នឹងនេះបន្ទាត់នេះវាទៅបែបនេះដោយដែលយើងគិតនៅក្នុង coordinate យើងចឹងទី1ទី2 2ចំណុចកន្លែងនេះគឺជាសម័យកាលបន្ទាត់2ចំណុចយើងបង្កើតបានទៅជាបន្ទាត់មួយឥឡូវយើងចង់ឲ្យវា start ពីនេះពីលេខ2ហ្នឹងមកដល់ចំណុចចាប់ទី3យើងនេះណាឲ្យវា start មកចឹងឲ្យរត់មកចឹងវិញយើងគិត coordinate ទៀត x ស្មើប៉ុន្មាន y ស្មើប៉ុន្មាន អញ្ចឹងកន្លែងនេះវាមកស្មើប៉ុន្មានក៏ RNA កន្លែងលេខ3នេះយើងគិតមើល x វាវាស្មើទៅតឹងប៉ុណ្ណេះដើម្បីបានប្រវែងប៉ុណ្ណឹងវាស្មើ b អញ្ចឹងហើយហើយវានៅរយៈកម្ពស់នឹងដដែលទេដើម្បី វាបាន នៅចំណុចហ្នឹងគឺនៅកម្ពស់50រយៈកម្ពស់50អញ្ចឹងយើងសរសេរក្នុង market យើងមកកន្លែងនេះចុចវាខាងមុខអញ្ចឹងមកចុច C បញ្ចប់ enter អញ្ចឹងកន្លែងនេះគឺ b នៅទិសដៅ y គឺអសរអីគេអសរ50 អូខេកន្លែងនេះខុសខុសអញ្ញត្តិគឺ BW control dot w យើងណាអូខេអូខេខុស w អញ្ចឹងកន្លែងនេះគឺអក្សរអីគេគឺហាស់ស៊ីបញ្ចប់ enter មកវាយអក្សរហាស់អញ្ចឹងវាចេញមកបន្ទាត់បែបហ្នឹងអូខេបន្តមកទៀតយើងចង់ឲ្យបន្ទាត់ហ្នឹងគឺវារត់មកខាងក្រោមវិញរត់មកក្រោមវិញរត់មកអញ្ចឹង ចឹងក៏ RNA នៅត្រង់ទីតាំងលេខ4នេះវានៅប្រហែលនៅក៏ RNA ប្រហែលសំខាន់យើងគិតក៏ RNA ឲ្យត្រូវចឹងកន្លែងហ្នឹងគឺវានៅប្រហែលបើយើងគិតពី axis មកមកដល់ចំណុចនេះគឺវានៅទទឹងវាគឺស្មើប្រវែង x វាគឺស្មើ b ដោយឡែកកពស់របស់វាគឺវារត់ពីចំណុចហ្នឹងមកមកដល់ចំណុច axis វិញ axis x វិញអញ្ចឹងកពស់វាគឺស្មើប្រហែលស្មើ0វិញហើយឥឡូ w យើងធ្វើក្នុង market ហ្នឹងត្រូវអត់អញ្ចឹងកន្លែងនេះវានៅ BW ដដែល BW តែកម្ពស់វាគឺស្មើ0នេះឃើញទេស្មើ0ដូចខ្ញុំនិយាយចឹងតែបាន4ចំណុចឡើយឯងអត់តាន់បាន បិទចិត្តទេនេះគឺរូបរាងវានៅចឹងឡើយណា1 2 3 4ដើម្បីឲ្យវាបានបិទចិត្តគឺបង្កើតកអនេះមួយទៀត x 0 y គឺ0នេះគឺវាបិទចិត្តបាទ ហើយ area នេះយើងគាត់ចុចកន្លែងសញ្ញាដកនេះមកវាបិទហើយទាញប៉ុណ្ណឹងមកហើយចង់ដូរកម្រាស់ឡាញចូលកន្លែង trace color នេះមកនេះចង់ដូរ color នេះដាក់កម្រាស់វាប្រហែលកុំយកធំពេកប៉ុណ្ណឹងមកឥឡូវដេកកងដេកកងយើងដូចគ្នា copy អាហ្នឹងមកដាក់មកក្រោមមកតាំងអាញាផ្សេងទៀតខ្ញុំថាថា x s ចឹងមកដល់តែ x s ចឹងមកយើងគិតក៏អូនឯងចំណុចចាប់វាទៀតហើយចំណុចចាប់ទី1បត់ x កយើងឲ្យវាគិតពីណាយើងដូរមក cover មិនចឹងឯងចឹងឲ្យវាចាប់កន្លែងនេះឲ្យវាចាប់ព្រោះចាប់ពីកន្លែងហ្នឹង ទៅចឹង x ប្រមាណ y ប្រមាណចឹងកន្លែងនេះយើងយកវាយើងយើងគិតពីពីពី face ទៅចឹងពី face វាយើងយកវាស្មើ cover ទៅណាវាស្មើវា cover ទៅ ចឹងកន្លែងសូន្យនេះគឺក្អរណេរបស់ x ចឹង x ស្មើប្រហែលគឺស្មើតម្លៃ cover cc ដែលយើងតាំងអញ្ញាតដោយ cc ចឹងកន្លែងលេខសូន្យនេះគឺគាត់ទៅជំនួសដោយ cc ទៅ cc ទាំងអស់មកចឹងនៅពេលជំនួសចូល cc ទាំងអស់អញ្ចឹងនៅត្រង់កន្លែង bw នេះគឺវានៅស្មើនឹងអអាប់ស៊ីសយើងឡើយឯងអញ្ចឹងតើតើប្រវាយ b ហ្នឹងដកមក cover ចេញអញ្ចឹងយើងដក cc ចេញទៅណា ដក cc ចេញមកចូលកន្លែង hash របស់យើងដក cc ចេញទៀតឥឡូវយើងបញ្ចូល axis ហ្នឹង ទៅចូលនៅក្នុងអញ្ញាតហ្នឹងទៅចូលនៅក្នុង diagram របស់យើងអញ្ចឹងគាត់យើងចុច C បញ្ចប់ណាកន្លែងនេះចុច C បញ្ចប់ enter មកអញ្ចឹងបានធ្លាក់ចេញនេះចេញរូបរាងដាច់កងឥឡូវបិទ area មកដាក់ cover ហ្នឹង30រត់ automatic ដូរ color មកបាទនេះអូដូរថ្នាំនឹង20 40 25 30រត់ឲ្យអូតូម៉ាទិកចង់ដូរប្រហែលក៏បានដែរអត់ទាន់ក្របដែកអត់ទាន់រត់ចូលទេណាគឺត្រូវសរសេរសម័យការបន្តបញ្ចូលទៀតបើក area របស់យើងមកឥឡូវខ្ញុំថាវា30 50វិញដដែលចុះអញ្ចឹងកន្លែងនេះគឺ50 ចឹងឥឡូវខ្ញុំបើកមួយមកវិញមកគឺខ្ញុំត្រូវសរសេរសមីការបន្ទាប់សមីការបន្ទាប់ចឹងយើងត្រូវតាំងឥឡូវខ្ញុំតាំងពីលើមកចុះខ្ញុំថា e ហ្នឹងខ្ញុំតាំង e នេះស្មើពី1ទៅដល់ n n តែ n នេះគឺជាចំនួនដែរចឹង n ប្រហែលដើមក៏បានដែរអត់បញ្ហាចឹងយើងត្រូវគណនារក spacing របស់វាមួយមួយបើតែយើងមានរូបរាងធ្នឹមយើងអញ្ចឹងធ្នឹមយើងអញ្ចឹងឥឡូវខ្ញុំអត់គូដៃកងទេខ្ញុំគូក្របដៃចូលក្របដៃយើងអញ្ចឹងថាវាមាន3ដើម3ដើមអញ្ចឹងទៅអញ្ចឹងយើងត្រូវគណនារកអា spacing វាកន្លែងនេះអូខេខ្ញុំដូរ color វាសិន spacing កន្លែងវាកន្លែង spacing កន្លែងនេះប្រមាណដើម្បីបាន spacing កន្លែងហ្នឹងធ្វើម៉េចយើងគូសស្របទិសដៅ B អញ្ចឹងយើងចូលក្នុង market យើងមកខ្ញុំតាងដល់អក្សរ data ធំខ្ញុំ control G មកខ្ញុំដាក់ data តាមទិសដេក S គឺ spacing A គឺ horizontal spacing តាមទិសដេក spacing តាមទិសដេកស្មើ BW ដកឲ្យ2ដង ស្គនជាមួយនឹង cover អានេះគឺខ្ញុំគិតដល់អាដែងណាគឺ on នេះគឺខ្ញុំមកគិតចំអកដានេះដែងបដោយរបស់យើងបូកជាមួយនឹង ds បូកនឹង db លើ2ហើយចែកនឹងចំនួន n ដក1ដែល n ហ្នឹងគឺជាចំនួនដែងរបស់យើងហ្នឹងអញ្ចឹងវាស្មើមកវាស្មើមកអញ្ចឹងមកកាត់80មកកាត់យើងតតឹងយើង50 អូខេដល់តឹងយើង30មីលីម៉ែត្រយើង spacing ដែលដៃយើងរៀប3ដើមនេះគឺកម្រាលដៃពីមួយដើមទៅមួយដើមនេះគឺវា80អូខេ80នេះអានឹង80មកដល់ខាងមុខនេះទៀតគឺ80ខាងមុខនេះទៀតគឺ80តែដៃនេះគឺគិតពីអណាហេតុអីយើងដឹងថាគិតពីអដោយសារកន្លែងនេះយើងចែកវាជា2ចែកជា2អានឹងដូចប្លង់ AutoCAD និងប្លង់ធ្នឹមដែលយើងគូសហ្នឹង ទៅឆែកមើលមើលបីដែរមកដូចគ្នាអត់ហើយយើងចង់ដឹងថាវាគិតពីអឬក៏មិនពីអលុបលេខ2ចោលទៅយើងឃើញហើយណាអានេះវាគិតពីអណាអូខេយើងបាន spacing មួយហើយយើងទៅបង្កើត coordinate មួយទៀតយើងទៅតាំង coordinate ឲ្យវាតែគេចំណុចចាប់ទី1យើងតាំងដោយ dx នៅ matrix ឲ្យវាយកពី matrix ទី1អញ្ចឹងយើងវាយលើគ្នាបរបស់យើងក្បែរអក្សរ p ហ្នឹង ចុចលេខ1មកបានម៉ាត្រីសនៃជួរទី1របស់យើងហ្នឹងវាស្មើប្រហែលនេះវាស្មើដែកនេះស្មើនឹងកអណែមួយហ្នឹងវាស្មើនឹង70ហេតុអីមានឆ្ងល់ហេតុអីលេខ2ដោយសារវាមានសងខាងណាយកមកគេវាយលេខ2នេះគិតតែខាងក្នុងទៅអានេះគឺកអណែចាប់ទី1របស់វាចាប់ពីកន្លែងណាឲ្យដៃទី1គឺរត់ រត់2ក៏ or នៃ2លេខយើងកែនាមមកគឺ70គឺ DA នេះគឺស្មើកម្ពស់អឺគឺស្មើប្រវែង70ណាបើយើងធៀបមកគឺប្រវែងប៉ុណ្ណឹង70ណា70អញ្ចឹងយើងត្រូវតាងវាទៀតហើយយើងតាងក៏ or នៃរបស់វាខ្ញុំថាងតាងថាអឺ DX នៃ E អូខេមិនតាំង DX ទេខ្ញុំតាំង x1 នៃ e ស្មើប្រមាណខ្ញុំឲ្យវាចាប់កអណេពី dx នៃនេះដែលឲ្យវាយកកអណេនេះមកចាប់ណាចុះតាមទិស y តាមទិស y គឺខ្ញុំស្មើវាចេះមកខ្ញុំថា y1 y1 គឺឲ្យវាស្មើនឹងអីគេស្មើ dx ដូចគ្នាយើងមានត្រូវមាន2ចំណុចតែពេលកន្លែងនេះគាត់ទៅយកវាមកបូកឯណា អញ្ចឹងខ្ញុំសរសេរសមីការបន្ទាត់វាទៅស្មើឲ្យវាយកកម្លាតទី1ហ្នឹងបូកចូលគ្នានៃ e ដក1ហើយគុណជាមួយនឹងតម្លៃ spacing របស់វានីមួយៗនេះខ្ញុំមកផាសចូលកន្លែងហ្នឹងមកអូខេកន្លែងនេះជា matrix ណាសេ e ចឹងមកនេះយើងគិតទៅវិញបើ e ស្មើ1មែន 2ស្មើ1 1ដក1 0គ្រាន់តែ data ហាស់ឲ្យមកវាស្មើ0អញ្ចឹងមកថាក៏ RNA របស់យើងគឺវានៅចំកន្លែងនេះហើយនៅចំកន្លែងហ្នឹងចុះបើ e ស្មើ2 e ស្មើ2ដក1វាវាស្មើ1វាស្មើ1អញ្ចឹងវាយកអាកម្រិតអា dx យើងនេះវាបូកបន្តជាមួយនឹង data hash យើងនេះអញ្ចឹងវាបូកមកវាអាចនៅចំកន្លែងណាវាអាចនៅចំកន្លែងហ្នឹង បដាយើងពី3ដើមយើងនៅចំកន្លែងហ្នឹងចុះបើ e ស្មើ3 e ស្មើ3វាស្មើអានេះវាស្មើ2ដងនេះហា2ដងនេះហាបូកជាមួយនឹង data x មួយទៀតមកបានថាបូកជាសេរីបន្តបន្តគ្នាចឹងមកអញ្ចឹងវាអាចនឹងម្ដុំហ្នឹងអូខេឥឡូវយើងបានប៉ុណ្ណឹងយើងដាក់បញ្ចូលនៅក្នុងមុខកាត់យើងមើលនេះខ្ញុំគាត់ខ្ញុំនេះខ្ញុំចុចពាក្យហ្នឹងមក ឥឡូវខ្ញុំថាកន្លែងនេះគឺខ្ញុំវាយតាមខ្ញុំដាក់ថាគេកន្លែងខ្ញុំតាំងឲ្យគេ x1 នេះខ្ញុំវាយ x1 ទៅ x1 ចេញរូបរាងចេះអញ្ចឹងខាងនេះគឺខ្ញុំ save បញ្ចប់ enter ខ្ញុំវាយថាពាក្យ y អញ្ចឹងវារត់ទៅអញ្ចេះអញ្ចឹងអត់ត្រូវទេណារត់អញ្ចឹងអត់ត្រូវទេអញ្ចឹងយើងត្រឡប់មកវិញកន្លែងនេះដាក់ថា x1 កន្លែងនេះដាក់ថាអស y វិញ ចឹងវាចេញទេវាអត់ទាន់ចេញជាក្របដែរទេចឹងយើងចុចកន្លែងហ្នឹងមកកន្លែង x1 ហ្នឹងមកចូលកន្លែង symbol symbol បើយើងយកអា solid នេះវាមើលទៅវារាងនេះពេកឥឡូវយើងសេះតេះមើលសិនដាក់ color នេះមើលទៅវាធំធំពេកចឹងហើយយើងចូលកន្លែង symbol យកពីឋានណានអឺយកយកយកកន្លែង line ដាក់ពីឋានណានអត់ឲ្យមានបន្ទាត់ទេវាជាប់ចឹងនេះដកដៃ12ដើមនៅតែ2 5ដើម លេខ5ដើមចង់ប្រមាណដើមក៏បានដែរ3ដើមវានឹងកែនេះឲ្យអូតូម៉ាទិកបងមិនឃើញក្រមនៅគួរមួយមិនដែរមិនដែរវាទៅចុះនៅគល់វាចុះវាចុះក៏អូណេរបស់យើងណាយើងសូលើ matrix យើងមកវាជាប់ក៏អូណេយើងមួយកន្លែងហ្នឹង អឺកន្លែងហ្នឹងបើយើងដូរវាទៅចេះវិញបើខ្ញុំប្រើមួយនេះអត់យក solid ទេតែខ្ញុំយកកន្លែងនេះ symbol យ៉ាងធំប៉ុណ្ណេះនេះតែវាជាប់កន្លែងនេះមួយនេះវាជាប់កអនៅកន្លែងនេះមួយអូខេកន្លែងនេះបើខ្ញុំយកចូលទី2វាអត់ជាប់ទេតែចូលទី2ខុសហើយ dx1 នឹងរបៀបគូសវាអញ្ចឹងបើដៃទៅខាងលើវិញយើងគាត់ថាដក coordinate វាទៀតមកឥឡូវយើងគាត់ថាអឺ x1 យើងគឺប៉ុណ្ណេះចេញវា coordinate ហ្នឹងចុះបើយើងដាក់ថា y2 នៃ e ស្មើ ឲ្យវាយកយ៉ាងម៉េចកន្លែងហ្នឹងឲ្យវាយកកម្ពស់ h ដកឲ្យ d x ចូលទី1យើងសាក plot មកត្រូវអត់អញ្ចឹងកន្លែងនេះយើងដូរដាក់ថាអឺ y 2អត់ត្រូវទេអូខេត្រូវតើនេះអញ្ចឹងក្របដៃមកមកចូលទៀតរត់ឡើងមកលើអឺ ដោះណានចេញមកហើយខ្ញុំយក color បកក្រហមនេះនេះនេះអញ្ចឹងប៉ុណ្ណឹងយើងអាចគូសបានយើងអាចប្រវាយវាទៅថាដៃខាងលើវា2ដើមខាងក្រោម3ដើមយើងប្រវាយផ្សេងទៀតមកណាអញ្ចឹងនេះខ្ញុំអញ្ញាតវាតែមួយទេអញ្ចឹងវា3ដើមនេះអញ្ចឹងប៉ុណ្ណឹងរបៀបគូសវាឬក៏យើងអាចប្រវាយជា2 season ក៏បានដែរណាចារបៀបគូសវាមិនប៉ុណ្ណឹងទេយើង គឺចេញពី coordinate ណា